រិមិត្តជាទីមេត្រីលោកបណ្ឌិតពេជ្រស្រស់ថា លោកអែមរៀមគោយកមតិរិះគន់ពិចារណាក្រោយអ្នកឆ្នៃម៉ូដនេះត្រូវបានមហាជនរិះគន់លោកអេដាមបណ្ឌិតពេជ្រស្រស់ប្រធានគណៈបកយុវជនកម្ពុជាបញ្ចេញមតិនៅលើទំព័រ Facebook ផ្លូវការជុំវិញការរិះគន់របស់មហាជននិងអ្នកប្រើប្រាស់បណ្ដាញសង្គមទៅលោកអែមរៀមដែលជាអ្នកឆ្នៃម៉ូដសម្លៀកបំពាក់ដ៏ល្បីឈ្មោះមួយរូបតាក់ទងនឹងឈុតដែលលោកបានពាក់ទៅចូលរួមក្នុង កម្មវិធី Play Music Award កាលពីយប់ថ្ងៃទី18 ឯកឧត្តមបណ្ឌិតពេជ្រស្រស់បានសរសេរលើ Facebook ថាជូនបងអែមរៀមពិចារណាមែនទែនទៅខ្ញុំធ្លាប់ស្ដាប់ប្រវត្តិតស៊ូរបស់បងដែរបងគឺជាមនុស្សម្នាក់ដែលខិតខំប្រឹងប្រែងក្នុងអាជីពប្រកបដោយឆន្ទៈរឹងមាំប៉ុន្តែបើទោះបីជាបង ជាបណ្ឌិតឆ្នៃម៉ូដក៏ដោយក៏អាចនៅមានភាពខ្វះខាតដែរដូចជាចំណុចម៉ូដក្នុងរូបបងមួយនេះគឺវាតាក់ភ្នែកសម្រាប់ជនបរទេសប៉ុន្តែ វាបានខ្ទាស់ភ្នែកជនជាតិខ្មែរយើង។ ពីព្រោះថាវប្បធម៌របស់ខ្មែរយើងគឺខុសពីបរទេសហើយម៉ូដដែលប្អូនប្រុសស្លៀកពាក់ពណ៌សនោះ គឺសមរម្យណាស់សម្រាប់ខ្មែរយើងដូច្នេះបងរៀមគួរតែយកមតិរិះគន់ទៅពិចារណាហើយបងធ្វើយ៉ាងណា ឆ្នៃឲ្យដូចក្មួយវ៉ាន់ដាដែលក្មួយវ៉ាន់ដាបានឆ្នៃចប៉ីដងវែងឲ្យបរទេសស្គាល់ហើយមានសេចក្តីថ្លៃថ្នូរតាមបែបបទទម្រង់ដើមនៃចប៉ីដងវែង។ សូមបងកុំច្នៃឲ្យហួសຂ្នាតខ្មែរពេកអីរួមគ្នាកែតម្រូវប្រកបដោយអហិង្សាសម្ដីដើម្បីខ្មែរយើងលូតលាស់គួរឲ្យដឹងផងដែរថាក្រោយត្រូវបាន មហាជនរិះគន់ធ្ងន់ធ្ងរលោកអែមរៀមបានឆ្លើយតបអរគុណដល់អ្នកដែលលើកទឹកចិត្តនិងអ្នកដែលបូលីផងដែរទោះជាយ៉ាងណានេះមិនមែនជាលើកទី1ទេដល់អ្នកឆ្នៃម៉ូដរូបនេះត្រូវរងការរិះគន់កន្លងទៅលោកធ្លាប់ត្រូវ បានគេរិះគន់ជាច្រើនលើក ច្រើនសាររួចមកហើយ។